ប្រុងកំសត់ណាផត់ដងអស់ហាមហើយអូមកកំសត់ណាកូនប្រុង ក្នុងព្រះអើយអូណាកូនកើតណាយក្នុងគុកអូនអពុកទុកណាយអត់សបាយអូម៉ាច់ញ៉ា ស្រុកណា មានមាត់តាអស់ណាអស់ស្រុកណាមានមាត់ណាអស់ប្រត់ណា ស័ព្ទដូចក្បូននួនកាត់អោសាក់មុតណែ ហិតស្រ័យខ្លួនណាដង្ហើមអកូនផុតណាអនិច្ចាពុទ្ធោដៃខ្ញុំអោណាសំបីសពបុតទៅបាញ់ចុងអើយគុតមុតណា ត្រូវបនឯកក្បត់ណាយមិនអនុញ្ញាតឡើយអស់មកពុកខំខំមាត់សងកត់ចិត្តណាស់កូនម៉ាកូនប្រោះងា ចិត្តអោភូមិសង្គមមកមានជ័យអោភូមិសង្គមមានជ័យទឹកដីអើយខ្ញុំឃ្លាតណាកូនប្រុសងាយព្រម ជាតិអើយទ្រង់ស្លានចង្អៀតគ្លៀតកូនអត់អំស្បប់ណាអូព្រំត្រពាំងរាំង បែកញាយមេមុតអើមេមងកំសត់គាត់រឿងអអាដឹកតា បាយអើកូនប្រុងឆោមឆាយទៅអភិវឌ្ឍបិទណាកូនម៉ែពុកម៉ែក៏សា ដែលផតាយលឹកធំប្រកបនៅអស់ណាសាងចំហើយទឹងបងមុខធ្នោមលប់ស្លែងហើយកំសត់ ចាប់អំណាចណាយកើតមកបានសិក្សាអំណាចឆ្នាំចិត្តណា6អំណាចឆ្នាំចិត្តណា6ថ្ងៃ10ម៉ែ កអើយយន់យកសាយសក់តតិភពគ្រប់ជាតិ